កន្លែងចេះចេះច្រើនណាបងប្អូននៅប្រទេសអូស្ត្រាលីបាទ good morning បងប្អូនអរុនសួស្តីពី ខ្ញុំខ្មែរ Simple Life ព្រឹកនេះតោះបងប្អូនដើរលេងជុំជុំសង្កាត់ដែលខ្ញុំរស់នៅជាមួយខ្ញុំបាទបើអញ្ចឹងកុំឲ្យខាតពេលចាតទាំងអស់គ្នាបងប្អូន ពីរបៀបគេរស់នៅហើយបាទគ្មានឡានគ្មានមនុស្សអីទេព្រោះខ្ញុំទៅកន្លែងនេះគឺកន្លែងនាំបងប្អូនដើរទៅមើលពីរបៀបរស់នៅកន្លែង តំបន់ចាស់ចាស់បងប្អូនដែលគេជាជនអូស្ត្រាលីគេរស់នៅរបៀបម៉េចអីម៉េចបាទបាទអត់មានឡានទេបាទផ្លូវជ្រៅណាស់នាំដើរទៅកន្លែងអ៊ូអទេស្ងាត់ឈឹងតែម្ដងបងប្អូនចាំមើលទៅបាទនេះឥឡូវកុំអោយខាតពេលបាទយើងទៅមើលទាំងអស់គ្នាកន្លែងផ្ទះចាស់ចាស់ ដែលគេវារាប់រយឆ្នាំមុនណាបងប្អូនហ្នឹងទៅមើលតំបន់ហ្នឹងតើផ្ទះចាស់គេរបៀបម៉េចអីម៉េចបងប្អូនបើអញ្ចឹងទៅបាទការល្អការសេការសេបើមុខផ្ទះវាវៀតណាម ស្អាតឧបស្អាតដើមផ្លាបងប្អូន ទេគេដាំចោលអូមិនធ្វើលបងបងប្អូននេះផ្ទះគេគាត់ដាំនៅកាត់កាត់ឡើងស្អាតដល់ផ្ទះបង នេះបានជាអ្នកធ្វើគេមកធ្វើការដឹមគេហ្នឹងបងប្អូននេះការដឹមគេស្គាល់ទៀតគេធំធំមក ជ្រៅស្អាតសុខជ័យតែម្ដងបងរករួយឆ្នាំរកបានប៉ុណ្ណេះម៉ែបងហួយបាទវាពួកវាណាថាវាចូលចែករស់នៅអញ្ចឹងស្ដុកស្ដុកមានព្រៃអត់សុខចិត្តទៀតផ្ទះនៅស្រុកនេះ គេគឺថាគេចង់រស់នៅជាមួយនឹងធម្មជាតិបាទចឹងគេត្រូវដាំធម្មជាតិបាទដើមធំធំណាអាផ្លូវរដ្ឋវៀតណាមផ្សេងទៅអាក្នុងផ្ទះប្រជាជនវៀតណាមផ្សេងទៅ អាមឡាញតមើលទៅសត្វដើមឈើហើយបងប្អូនផ្ទះគេវាដើមសត្វដើមឈើអ្នកខ្លះក៏គេដើមយកលុបទៅបងខ្លៅពេកលុបឆៃ ឃើញអូស្រុកនេះគ្មានតណាអត់អត់ដើមឈើដើមឈើមើលទៅដូចនៅព្រៃភ្នំតែក្នុងភូមិធម្មតាភូមិគេរស់នៅធម្មតា cây chơi lằng nhọc tiệt chừng ជាតិឈឹងអស់ហើយផ្លេក្រោនមើលឡានក្មេងលេងគេដាក់ប្រាប់យើងឲ្យឡាននេះប្រយ័ត្នឡានបើកតាមផ្លូវហ្នឹងផងនេះផាកហ្នឹងបងប្អូននេះកន្លែងផ្លេក្រោនហ្នឹងបងប្អូន ពោះផងវាដល់យើងដឹងនៅមិនមានអីមានកន្លែង tennis court គេវាយ tennis វ៉ាចំណាប់គេមកលេងកំសាន្តចេញមកលេងបាទអ្នកភូមិចិត្តចិត្តនេះចេញមកលេងបងប្អូនអត់មានមនុស្សទេថ្ងៃនេះពោះ ហើយម៉ោង10ព្រឹកហើយថ្ងៃនេះជាថ្ងៃពុធទៅទៀតដូចជាគ្មានមនុស្សណាគេមកទេបងប្អូនអត់មានពីណាគេមកលេងទេមានតែចុងអាទិត្យទេបាទកន្លែង playground នេះធុងសំណាមបងប្អូនហើយថងនេះ ខំរបស់បងប្អូនហ្នឹងនេះសម្រាប់កើបអាចឆ្កែដែលយើងនាំមកដល់ពេលអ្នកណាមានបដើឆ្កែបដើអីត្រូវកាន់ថងនឹងមួយ ដើម្បីកើបអាចវាបងអញ្ចឹងគេគេផាកបងប្អូននេះប្រគុណគេបាទផាកនេះអត់មានមនុស្សក្មេងមកលេងទេថ្ងៃនេះបាទ គេកំពុងតែទៅរៀនអត់ក្មេងកំពុងតែរៀនអស់ហើយស្មើនេះនេះបងប្អូនខ្ញុំនាំបងប្អូនមកមើល ឥឡូវខ្ញុំបានមកដល់ផាកនេះមួយបងប្អូននេះផាកនេះมันឆ្ងាយពីផ្ទះខ្ញុំបានទេបងប្អូននៅចិត្តផ្ទះខ្ញុំដែរទេកន្លែង playground បើនិយាយទៅ playground កន្លែងក្មេងលេងណាកន្លែង playground ក្មេងលេងតែថ្ងៃនេះអត់មានក្មេងមកទេបាទព្រោះនៅអឺព្រឹកហើយក្មេងទៅរៀនអស់ថ្ងៃនេះថ្ងៃពុធហ្នឹង ដាក់កូនចូលមកលេងឃើញតែនេះបងប្អូនខ្ញុំនាំបងប្អូនដើរមើលស្រុកគេនេះព្រៃឈើចឹងចឹងបងប្អូននេះមើលមើលដើមឈើណាក៏ក៏មានក៏វាធ្វើច្បុកអត់ក៏វាធ្វើសัตว์ធ្វើច្បុកសัตว์ឲ្យឲ្យដែរនេះធ្វើច្បុកឲ្យសัตว์នៅនេះឃើញនេះដើមឈើវាដាក់ច្បុកឲ្យសัตว์ហ្នឹងឃើញនេះ គ្រប់ដើមឈើនេះអានេះគឺយ៉ាងដែរនោះសក់ច្បុកគេធ្វើច្បុកឲ្យវានៅសត្វសក់នេះល្ងងអត់ចេះធ្វើច្បុកច្បុកបើមិនធ្វើឲ្យនៅវាអត់នៅគេទៅបើនិយាយទៅគេធ្វើច្បុកដើម្បីចង់ឲ្យវាមករស់នៅអ៊ូអជាមួយមនុស្សហ្នឹងបាទសក់ច្បុកសត្វបងប្អូន Thank you. កន្លែងឆ្កែរត់លេងបងប្អូនកន្លែងមនុស្សលេងស្កេតលេងអីនៅខាងនោះបាទហើយនៅជុំវិញបាទបងប្អូនកន្លែងនេះគឺកន្លែងមិនមែនកន្លែងថ្មីទេកន្លែងចាស់កន្លែង area ចាស់បងប្អូនកន្លែងនេះមួយនេះគេធ្វើឲ្យអាំងសាច់តែពួកនឹងក្រិចអត់លៀងបាទ នៅគ្រប់កន្លែងនៅជុំវិញនៅជុំវិញភូមិគេនេះកណ្ដាលភូមិគឺគេមានដាក់អាទាំងឲ្យយើងអាំងសាច់ចេញមកអត់យកលុយទេបាទហើយមិនមែនមួយកន្លែងទេមួយកន្លែងនេះគឺមាន3បាទមាន3កន្លែងហើយកន្លែងឲ្យហាត់តានហាត់អីខាងនោះបងប្អូនបាទ3កន្លែងឲ្យ ហើយយើងអាំងសាច់ហើយស៊ីក្មេងលេងតោងទៅបាទនេះហើយហើយមកកន្លែងទៀតនេះកន្លែងអាំងសាច់ដែរគេធ្វើឲ្យអាំងសាច់ស៊ីប្រទេសនៅខាងនោះមួយទៀតបាទ3មកកន្លែងនេះ តែពួកវាកកិចស៊ីអត់លៀងហើយនៅចាំឲ្យគេមកលៀងឲ្យវា គេធ្វើឲ្យស៊ី free ហើយណាគេដាក់ឲ្យអាំង free ហើយវាស៊ីហើយវាអត់លៀងអាខ្លះកកិចដែរបងប្អូនកន្លែងចេះចេះច្រើនណា បងប្អូននៅប្រទេសអូស្ត្រាលីតែគេប៉ុន្តែបងប្អូននៅផ្ទះនេះបងតំបន់នេះមានផ្ទះថ្មីទៀតផ្លូវវា អូផ្លូវធំមកខ្ញុំមកដល់កន្លែងនេះមកកន្លែងទៀតហើយបងប្អូននេះប៉ុន្តែអាកន្លែងនេះបងប្អូនកន្លែងនេះគឺកន្លែងចាស់ទេបាទគេវាអត់សូវថែរក្សាអញ្ចឹងតែ គេធ្វើឲ្យប្រជាជន គេចេញមកលេងថ្ងៃសៅរ៍ថ្ងៃអាទិត្យដែរនេះគេវាយ tennis ថេនអីទៅបងប្អូននេះមាន tennis court 2ឲ្យយើងវាយមានកន្លែងលេង basketball ចឹងបាល់បោះអីចឹងទៅហើយនឹងកន្លែងក្មេងលេងតែអត់មាន barbecue ទេបងប្អូនកន្លែងនេះទូចហើយក៏ក្រិចជាងគេបាទដូចខ្ញុំប្រាប់ចឹងបងប្អូននៅប្រទេសអូស្ត្រាលីអានេះហើយជាកើតយូរហើយបានជាអត់មានស្អីចាស់គាត់តែមានតោងមានអីឲ្យក្មេងលេងហើយមានចម្រក់មានអីចឹងទៅបាទតែ អត់មានកន្លែងអាំងសាច់ទេបងប្អូនមើលគេធ្វើមួយចកាត់ចឹងដូចមាន3មួយតបកន្លែងចឹងចឹងទៅហើយអាធ្វើថ្មីវាមានសពគ្រប់ហើយអានេះដឹងមិនបានគេអត់ធ្វើឲ្យមានកន្លែងអាំងសាច់អាំងអីហើយមិនសូវមានដើមឈើបាទបងប្អូនខ្សត់ដើមឈើកន្លែងទេគេមិនសូវដាំមានដើមឈើ2 3 អានេះក្រហមស្អាតនេះដើមឈើនេះអាខ្ញុំមកដល់ផ្ទះខ្ញុំវិញហើយបងប្អូន ដើរបានមកហត់មិញបាទបាទអញ្ចឹងអរគុណច្រើនសង្ឃឹមថា សង្ឃឹមថាជួបគ្នានៅវីដេអូក្រោយបាទបងប្អូនបាយបាយអរគុណច្រើន